សូមគោរពជំរាបសួរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីចានៅខណៈនេះនាងខ្ញុំម៉ៅសុគន្ធាកំពុងតែស្ថិតនៅក្នុងបរិវេណរាជបណ្ឌិតសភាកម្ពុជាចានៅពេលបន្តិចទៀតនេះនាងខ្ញុំនឹងនាំអារម្មណ៍ទស្សនិកជនទាំងអស់ទៅជួបជាមួយនឹងថាកម្មជំនាញចុងភៅចា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ដុះបណ្ដាលនៃរាជបណ្ឌិតសភាកម្ពុជាចង់ដឹងថាតើសិក្ខាកាមដែលទទួលបានការបណ្ដុះបណ្ដាលជំនាញចុងភៅនេះមានចំណាប់អារម្មណ៍យ៉ាងណាដែរចាសសូមគោរពអញ្ជើញចាជំរាបសួរបងខ្ញុំឈ្មោះស៊ីវស៊ូជេងមកពីខេត្តកំពតអឺដោយសារខ្ញុំស្រឡាញ់ខាងផ្នែកម្ហូបហើយចឹងទៅចង់យល់ដឹងពីអាហារបរទេស ធ្លាប់តែញ៉ាំកន្លែងគេអត់ដឹងថាគេធ្វើរបៀបម៉េចអញ្ចឹងចង់ដឹងថាតិចនិចគេហ្នឹងធ្វើរបៀបម៉េចអញ្ចឹងទៅក៏រាជបណ្ឌិតសភាហ្នឹងគាត់មានការសិក្សាផ្នែកហ្នឹងហើយក៏ចុះឈ្មោះចូលរៀនហ្មងទៅខ្ញុំចុះឈ្មោះមករៀនខាងធ្វើមុខម្ហូបនេះដោយសារទីមួយខ្ញុំចូលចិត្តហើយទីពីរខ្ញុំចង់ថាមុខរបរ restaurant អញ្ចឹងណាអញ្ចឹងទៅក៏ខ្ញុំចង់មករៀនមុខម្ហូបឲ្យចេះដឹងពីម្ហូបបែបអឺរ៉ុប ហើយខ្ញុំចូលចិត្តខាងផ្នែកមករហូតអឺរ៉ុបនោះគឺខាង steak បាទខ្ញុំបាទអឺច័ន្ទវណ្ណរិទ្ធខ្ញុំមកពីក្រុងបាវិតខេត្តស្វាយរៀងបានសម្រេចចិត្តមកសិក្សានៅទីនេះដោយសារឃើញមានគ្រូដែលមានបទពិសោធន៍ជាច្រើនឆ្នាំចំណេះដឹងដែលខ្ញុំបានទទួលនៅទីនេះគឺមុខម្ហូបអាស៊ីនិងអឺរ៉ុបការបង្រៀនរបស់លោកគ្រូពិតជាបង្រៀនចេញពីបេះដូងពិតពិតដែលពួកខ្ញុំអាចទទួលបានគ្រប់មេរៀនទាំងអស់ខ្ញុំឈ្មោះសៅភាមកពីខេត្តកំពង់ធំ ឃើញថាវាល្អហើយខ្ញុំចង់បើកអនាគតទៅខ្ញុំចង់បើកដូចជាភោជនីយដ្ឋានមួយដែរលក្ខណៈមានខ្មែរហើយមានបែបអឺរ៉ុបអីអញ្ចឹងហើយនៅឃើញសាលាហ្នឹងគឺគាត់មានសពគ្រប់ទាំងអស់ការរៀនក្នុងវគ្គនេះវាមាន36មុខអញ្ចឹងទៅវាមានមហូបផ្សេងផ្សេងច្រើនដូចថាមហូបខ្លះខ្ញុំធ្លាប់ញ៉ាំមហូបខ្លះខ្ញុំអត់ធ្លាប់ញ៉ាំអញ្ចឹងទៅវាទទួលបានចំណេះចំណេះដឹងថ្មីថ្មីប្លែកប្លែកដូចថាឲ្យយើងដឹងពីតិច និចផ្សេងផ្សេងដែលយើងចង់ដឹងអញ្ចឹងណាហើយវាមានច្រើនទៀត ដែលទទួលបានពីលោកគ្រូដែលបានបរៀនយ៉ាងយកចិត្តទុកដាក់អញ្ចឹងណាបងចាគឺការបង្ហាត់បង្រៀនរបស់លោកគ្រូយើងគឺល្អពីព្រោះសាលារៀននេះគាត់ដូចចង់និយាយថាចុះផ្ទាល់មកហូប ចង់មានមុខម្ហូបអីយើងគឺថាធ្វើពីស្ទេកសាច់គោឧទាហរណ៍យើងទិញសាច់គោមកធ្វើផ្ទាល់ហើយមិនមែនថារៀនជា4ក្រុមយើងមិនមែនថាធ្វើតែម្ដងមួយក្រុមទេគឺធ្វើរៀងរៀងខ្លួន ហើយបង្ហាត់បង្រៀន គឺត្រូវទាំងនិយាយទាំងការចាត់ការហាន់បន្លែសាច់ត្រីអីទាំងអស់ហ្នឹងគឺ រៀនផ្ទាល់ផ្ទាល់ហ្មងមិនមែនចង់និយាយថារៀនតានិយាយទ្រឹស្ដីយើងមានប៉ុន្តែមានទាំងអស់អញ្ចឹងណាចាអឺយល់ឃើញថាអឺរៀងសុបាយហើយអឺដូចថាមានការចូលរួមទាំងអស់គ្នាអញ្ចឹងណាហើយដល់ពេលយើងធ្វើអញ្ចឹងក៏យើងមានអារម្មណ៍ថាយើងចិត្តចង់ទៅលើអ្វីដែលគ្រូប្រាប់អញ្ចឹងទៅយើងព្យាយាមធ្វើទាំងអស់គ្នាអមហូបចូលចិត្តជាងគេគឺ steak ស្តេកព្រោះជាទូទៅស្តេកគឺពេញនិយមជាងគេហើយស្តេកហ្នឹងក៏ខ្ញុំចូលចិត្តជាងគេដែរហើយមួយទៀតគឺសាឡាត់ព្រោះវាជាអាហារសុខភាពហើយវាញ៉ាំទៅដូចយើងអត់ណាយវាអឺសម្រាប់ខ្ញុំ គឺមុខម្ហូបទាំងអស់គឺវាសំខាន់ហើយចាប់អារម្មណ៍ទាំងអស់ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តគេ គឺស្តេកសាច់ក្របីដោយសារវាប្លែកព្រោះពីមុនមកធ្លាប់ញ៉ាំតែស្តេកសាច់គោ តែឥឡូវនេះគឺប្លែកសាច់ក្របីអញ្ចឹងហើយមិនត្រឹមបានធ្វើតែស្ទេកឯងបានយកទៅធ្វើបានច្រើនយ៉ាងទៀតសាច់ក្របីហ្នឹងការបរិញ្ញគឺគាត់យកចិត្តទុកដាក់ខ្លាំងហ្មងខាងផ្នែកទ្រឹស្ដីមុននឹងយើងមកធ្វើអនុវត្តផ្ទាល់គឺយើងមានម៉ោងទ្រឹស្ដីយើងមើលពី ingredient វាផ្សេងផ្សេងលោកគ្រូក៏បញ្យល់ថាមានអីអីខ្លះអញ្ចឹង ហើយដល់ម៉ោងអនុវត្តគឺគាត់មកអនុវត្តផ្ទាល់ឲ្យយើងមើលហើយយើងសកម្មការផ្សេងផ្សេងហ្នឹងគឺគាត់ធ្វើផ្ទាល់ដៃខ្លួនឯងហ្មងអញ្ចឹងទៅ គាត់មានការយល់ដឹងច្រើន សម្រាប់ខ្ញុំ គឺល្អល្អខ្លាំងមែនតើទាំងបរិយាកាសនៅរាជមណ្ឌលសភា គឺមានបរិយាកាសធំទលាយហើយទេសភាពស្អាតហ្មងត្រជាក់ហើយបងបងរៀនជំនាន់ជាមួយគ្នា គឺគាត់មាន ចិត្តដូចថាយកចិត្តទុកដាក់គ្នាទៅវិញទៅមកនេះហើយចុះសម្រងគ្នាបានយ៉ាងល្អខ្ញុំគិតថាពេលខ្ញុំរៀនចប់ហ្នឹងគឺខ្ញុំចង់យកជំនាញទាំងអស់នេះគឺខ្ញុំចង់ទៅបើកហាងនៅកំពង់ធំចាបន្ទាប់ពីជួបជាមួយនឹងសិក្ខាកាមដែលកំពុងតែទទួលបានការបណ្ដុះបណ្ដាលជំនាញចុងភៅយើងរួចមកឥឡូវនេះនាងខ្ញុំនឹងនាំទស្សនិកជនទៅជួបជាមួយនឹងលោកគ្រូសសំអាងដែលជាគ្រូបង្គោលចា ជំនាញចុងភៅរបស់មជ្ឈមណ្ឌលចង់ដឹងថាតើលោកមានវិធីសាស្ត្រក៏ដូចជាចាមានពាក្យពេចន៍អ្វីតាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលជំនាញចុងភៅនៃមជ្ឈមណ្ឌលរបស់យើងចាសូមក្រុមជើបាទជំរាបសួរបាទឈ្មោះសរសំអាង ហ្នឹងហើយខ្ញុំ interview background ចំពោះខ្លួនខ្ញុំផ្ទាល់គឺខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើការនៅ Intercon នៅ ឆ្នាំ1997រហូតដល់ឆ្នាំ2004អញ្ចឹងបន្ទាប់មកក៏ខ្ញុំចាក់ចែងពី Intercon ខ្ញុំទៅធ្វើនៅខាង cruise ship បន្ទាប់មកខ្ញុំក៏បានទៅបរៀននៅសាលាមួយគឺសាលាអង្គការឈ្មោះថា PSE ហ្វូអងសេរីដងហ្វង់ ហើយមួយទៀតក៏ខ្ញុំបន្តទៅបរៀននៅសាលាពូលំរូលនៅ ទីនេះខ្ញុំគឺជាលោកគ្រូបង្គោលផ្នែកជំនាញចុងភៅក៏តួនាទីមួយទៀត គឺខាងជួយសម្របសម្រួលខាងស្រាវជ្រាវម្ហូបអាហារនៅ ក្នុងរៀនបណ្ឌិតស្ពានេះគឺចំណុចសំខាន់បំផុតដែលគាត់ត្រូវតែចេះ ហើយខ្ញុំដែលគួរទៅត្រូវតែបរៀនឲ្យគាត់ទី1យើងមានទេពកោសលអញ្ចឹងការបរៀនរបស់ខ្ញុំ គឺទី1ខ្ញុំមានគោលការណ៍3សំខាន់ទី1ខ្ញុំបរៀនពីហៅថា basic គឺគ្រឹះនៃមុខមហូបទាំងអស់ហ្នឹងហើយទី2គឺបរៀនពីផ្នែកក្រមសិលធម៌ហើយទី3នោះគឺបរៀនពីផ្នែកហៅថាគាត់យល់ដឹងពីសវត្ថភាពចំណីអាហារបាទនៅក្នុងរាជមណ្ឌលសភាយើងនេះយើងមានវគ្គសិក្សាច្រើនវគ្គគេហៅ short course ទី1យើងមានវគ្គ3ខែយើងរៀនពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ហើយថ្ងៃអាទិត្យហើយយើងមានវគ្គ2ខែ ដែលឥឡូវនេះការការមកពងរៀននេះគឺវគ្គ2ខែបាន2ខែនេះគឺថ្ងៃច័ន្ទរហូតថ្ងៃសុក្រចូលម៉ោង8ចេញម៉ោង12ថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងរៀន full time តែម្ដងគឺ8ចេញម៉ោង12ហើយនឹងម៉ោង1កន្លះចេញម៉ោង5កន្លះយ៉ាងថ្ងៃសៅរ៍អាទិត្យទន្ទឹមនឹងដែរគឺយើងមានវគ្គ1ខែហើយវគ្គ1អាទិត្យ ជាចុងក្រោយនេះខ្ញុំបានផ្ញើទៅដល់លេខាកាមឬក៏បងប្អូនជាជនរួមជាតិទាំងអស់នៅក្នុងរាជរាជាណាចក្រកម្ពុជាយ៉ាងនេះនេះគឺជាឱកាសមួយសម្រាប់ក្មេងៗចំនួនក្រោយគឺជាឱកាសមួយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ខាងធ្វើម្ហូបអាហារហើយនិងអ្នកដែលចង់បង្កើតជាមុខរបរដែលហៅថាអាជីព own business សម្រាប់នឹងការបើកហាងបើកអីអ្នកដែលចង់រៀនដើម្បីយកទៅធ្វើជាលក្ខណៈគ្រួសារហើយម្យ៉ាងទៀតដែលសិក្ខាកាមដែលចេញពីរាជបណ្ឌិតភាទៅខ្ញុំសង្ឃឹមយ៉ាងមុខមាំថាពួកគាត់គឺយកចំណេះដឹងហើយនឹងយកចំណេះធ្វើយកទៅអនុវត្តហើយបូករួមជាមួយនឹងក្រមសិលធម៌ខ្ញុំសង្ឃឹមថាលោកអ្នកនឹងអាចមកចោះឈ្មោះនៅរាជបណ្ឌិតភាយើងទៅតាមវគ្គបន្តបន្ទាប់ទៀតសូមអរគុណ ចាបន្ទាប់ពីជួបជាមួយនឹងចាប្រសាសន៍របស់លោកគ្រូសសំអាងដែលជាគ្រូបង្គោលជំនាញចុងភៅនៃរាជមន្ត្រីសភាកម្ពុជាព្រមទាំងចំណាប់អារម្មណ៍របស់សិក្ខាកាមយើងរួចមកសម្រាប់សាធារណជនដែលមានបំណងក៏ដូចជាចំណាប់អារម្មណ៍ចង់រៀនវគ្គជំនាញចុងភៅនេះចាស់អាចអញ្ជើញមក តំណាក់តំណងដើម្បីទទួលពាក្យចាស់នឹងដាក់ពាក្យនៅ អគារអន្តរទេវីចាស់នៃរាជមន្ត្រីសភាកម្ពុជា នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះរហូតតទៅចាស់